الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته الحمد لله رسول الله الله صلى عليه وسلم อัลฮัมดุลิลลาห์จะทั้งไงได้ลันสมเลือกยกฮะดีษรบะรอสูลุลลอฮิสัลลัมจำนวน3 ជំវិញបញ្ហានៃការជំរះសម្អាតដែលនប៊ីយើងបានណែនាំនិងលោកអនុវត្តផ្ទាល់ជំវិញការជំរះសម្អាតជាងហាឌីសទី1នេះគឺអំពីអ៊ុមមីកៃសប៊ីនទីមីហសាន់អលអាសាឌី أنها أتت بابن لها صغير لم يأكل الطعام إلى رسول الله صلى الله عليه وسلم فأجلسه رسول الله صلى الله عليه وسلم في هجره فبال على ثوبه فدعا بماء فنضحه ولم يغسله ហេតុនេះមានបញ្ជាក់នៅក្នុងគីតាប៊ូខារីហើយនិងគីតាមូស្លីមនៅក្នុងជំពូកនិយាយអំពីការជម្រះសម្អាតអ៊ុំមូកៃសប៊ីនទីមីហសានអលអាសាឌីគាត់បានថ្ងៃមួយក៏គាត់បានយកកូនប្រុសរបស់គាត់ម្នាក់ ដែលកូនប្រុសរបស់គាត់នឹងអត់តន់ហូបអាហារបានទេមានន័យថានៅតូចក្មេងតូចម្នាក់ដែលគាត់យកមកជួបរ៉ាស៊ូលឡោះសលឡោះអាលីវ៉ាសាឡាំពេលដែលមកជួបរ៉ាស៊ូលឡោះធម្មតារ៉ាស៊ូលឡោះលោកស្រឡាញ់ក្មេងណាស់ពេលនោះហ្វាអាយឡាសាហ៊ូរ៉ាស៊ូលឡោះសលឡោះហ្វីហ៊ីជ្រីហ៊ីរ៉ាស៊ូលឡោះក៏យកក្មេងហ្នឹង ពីម្ដាយរបស់គេមកឲ្យមកអង្គុយនៅក្នុងបន្ទប់របស់គាត់បន្ទប់របស់រ៉ូសូលសាឡាមពេលដែលកំពុងអង្គុយហ្នឹងហ្វាបាលអាឡាសោប៊ីហ៊ីក្មេងប្រុសហ្នឹងក៏នោមដាក់អាវរ៉ូសូលសាឡាមទៅក្មេងធម្មតាស៊ីហ្វាត់វានោមដាក់ទៅដល់ពេលទៅទឹកអាវរបស់លោកហ្វាដាអាប៊ីម៉ាអ៊ីននប៊ីក៏ប្រាប់ថាឲ្យយកទឹកឲ្យគាត់បន្តិចមកដើម្បីគាត់សម្អាត ហ្វាតាហាហ៊ូហ្វាឡាំវ៉ាឡាំយ៉ាកស៊ីលហ៊ូអញ្ចឹងគាត់ក៏យកទឹកហ្នឹងមកចាក់ទៅលើស្នាមទឹកនោមក្មេងដែលនោមលើអាវរបស់គាត់ហ្នឹងវ៉ាឡាំយ៉ាកស៊ីលហ៊ូគាត់អត់លាងវាទេអញ្ចឹងចំណុចនេះចង់និយាយថាណាវីលោកគ្រាន់តែយកទឹកស្អាតដែលយកមកចាក់ទៅលើកន្លែងស្នាមទឹកនោមហ្នឹងឲ្យវាហូរតាមដំណើរវាទៅចេញពីអាវហ្នឹងដោយគាត់អត់មានឆ្លីអត់មានពូតមានលាងសម្អាតអីទេទេក្រៅពីប៉ុណ្្នឹងឯងអញ្ចឹងយើងឃើញថា យើងមើលសិផាត់ដែលនប៊ីបានលាងទឹកនោមក្មេងប្រភេទនេះដោយសារអីក្មេងនឹងមាននៅតូចអត់តន់ហូបអាហារទេអញ្ចឹងមានន័យថាវាចិញ្ចាការចិញ្ចឹមសរីរាង្គកាយរបស់វាតាមរយៈទឹកដោះម្ដាយរបស់វាវានៅក្មេងអញ្ចឹងបានជានប៊ីលោកគ្រាន់តែសម្អាតរបៀបនឹងឯងអញ្ចឹងការសម្អាតនេះគឺជាគំរូសម្រាប់យើងទាំងអស់គ្នាក្នុងការសម្អាតទឹកនោមកូនចៅរបស់យើងដែលយើង ប្រសិនបើវានោមដាក់ ប៉ុន្តែយើងត្រូវចាំមកច្បាស់ថាទឹកដែលយកមកសម្អាតនេះវាតល់តែទឹកនឹងទឹកស្អាតណាទឹកស្អាតបានយកមកសម្អាតបានអញ្ចឹងបើវាសិនវានោមបាក់ខាងកន្លែងណាចំណុចណាដែលជាកន្លែងអាវរបស់យើងជុំណាមួយយើងគ្រាន់តែយកទឹកមកចាក់ពីលើវាឲ្យវាហូរចុះទៅមិនបាច់ចាំឆ្លីចាំញីអីទាំងអស់ព្រោះនប៊ីលោកបានធ្វើឲ្យមើលដូចនេះឯងអញ្ចឹងយើងជួបច្រើនណាស់រឿងស្ថានភាពទាំងអស់នេះរបៀបហ្នឹងណាអ្នកខ្លះអ្វីដែលយើងត្រូវប្រុងប្រយ័ត្នមីខ្លះឬក៏តក់ខ្លះចៅនោមដាក់ អាវឬក៏ដាក់លើការ៉ូរបស់គាត់ហ្នឹងគាត់រត់ទឹកណាមិនបានគាត់យកទឹកតែមកចាក់ទីលើអត់ស្អាតទេព្រោះទឹកតែ ជាទឹកដែលស្អាតសម្រាប់យើងហូបប៉ុន្តែវាមិនមែនទឹកស្អាតសម្រាប់ទៅសម្អាតនៃយេសទេ ព្រោះវាដូរធាតុរបស់វាហើយមិនមែនទឹកសុទ្ធណាស់នេះទឹកតែវាទៅជាជាតិតែនឹងវាខ្លាំងទៅហើយវាអស់ស្ថានភាពនឹងហើយហើយអ្នកខ្លះមិនប៉ុណ្្នឹងណា យកទឹកអីដែលមានក្នុងដៃរបស់គាត់ដល់បានតែគាត់កំពុងតែហូបទឹកកំប៉ុងទឹកស្អីទឹកក្រូចទឹកអីទៅគាត់យកអាហ្នឹងមកចាក់ពីលើហ្នឹងហើយគាត់បោសសម្អាតទៀតទៅអត់ស្អាតទេអាហ្នឹងនោះព្រោះទឹកដែលយកមកសម្អាតដែលយេស្បានលុះត្រាតែទឹកហ្នឹងវាស្អាតស្អាតបដិនខ្លួនវាហើយហើយវាអាចសម្អាតដល់ដតីបានដោយដែលយើងបានសិក្សាកន្លងមកដូចជាទឹកទន្លេទឹកបឹងទឹកអីបន្លាយទឹកដងអីទោះបីជាតិវាប្រៃ ឬក៏វាមានដល់ឥឡូវនេះកន្លែងយើងឥឡូវនេះដូចជាទឹករបស់យើងនេះគឺវាវាល្អអាល្អនឹងក៏ដោយក៏ទឹកនឹងស្អាតដែរប៉ុន្តែគ្រាន់តែអាសាលដើមមកវាវាល្អតែប៉ុណ្្នឹងទេអញ្ចឹងអានឹងឯងដែលទឹកស្អាតដែលយើងត្រូវយកមកសម្អាតនៃយេស៊ូវក្រៅពីនេះយើងមិនអាចយកមកសម្អាតនៃយេស៊ូវបានទេអញ្ចឹងចូលយើងចងចាំទាំងអស់គ្នាណាកុំប្រថុយពេកកន្លែងនេះ ជួនកាលយើងគ្រាន់តែចាក់ពីលើវា ទឹកដែលមិនស្អាតមិនអាចសម្អាតបានហើយយកទៅចាក់យើងឃើញតែវាអស់មែនប៉ុន្តែធាតពិតរបស់វា គឺការសម្អាតរបៀបនេះ គេមិនចាត់ទុកទៅជាការសម្អាតមួយត្រឹមត្រូវទេចឹងសូមឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះដោយសារនប៊ីយើងមូហាម៉ាត់សុសឡាមគឺលោកបានធ្វើឲ្យមើលហើយយើងត្រូវចងចាំលក្ខខណ្ឌនៅក្នុងហាទីនេះ ទី1ក្មេងនៅតូចអត់ទាន់ហូបអាហារទេចឹងទឹកនោមរបស់វាក៏មិនមែនជានិយាយស្គន់ធ្ងរដែរទី2ស្រោចស្រោចទៅលើទី3គ្រាន់តែស្រោចទី3គឺក្មេងនេះក្មេងប្រុសក្មេងនេះគឺក្មេងប្រុស ចឹងវានឹងមានហុកុំមួយតាក់ទងនឹងក្មេងដែលមិនទាន់ហូបអាហារតែក្មេងស្រីហុកុំវាការសម្អាតខុសគ្នា ការសម្អាតគឺខុសគ្នាចឹងនេះជាហតិទី1ដែលតាក់ទងនឹងបញ្ហាការសម្អាត ទឹកនោមក្មេងប្រុសគឺត្រូវសម្អាតរបៀបនេះឯងចូលនិយាយថាក្រមកម្រិតត្រឹមតែយើងចាក់ស្រោចលើវា ហើយវាហូរទៅអស់ឬក៏យើងមិនបាច់ចាំញីកន្លែងនឹងដុសខាត់ខ្លាំងទេក៏ហុកុំវាបានដែរដោយសារក្មេងនេះគឺវានៅតូច វាអត់ទាន់ហូបអាហារជាចំណីអាហាររបស់វាអត់ទាន់ហូបទេហើយមួយទៀតគឺនប៊ីគ្រាន់តែចាក់ហើយវាជាសិផាតរបស់ក្មេងប្រុសដោយឡែកហាឌីសទី2គឺនាំមកដល់អ៊ុំមុលមុមីនីនអៃសារ៉ាឌីយ៉ាឡោះអានហាគឺអ្នកស្រីស្ទីអៃសារ៉ាឌីយ៉ាឡោះអានហាដែលជាអះលូស៊ូរហ្កាជាប្រពន្ធរបស់នប៊ីយើងមូហាម៉ាឌុនសុសឡាមទាំងនៅទុនយ៉ានៅថ្ងៃអាខិរ៉ាត់អ្នកស្រីបាននិយាយថា أوتي رسول الله صلى الله عليه وسلم بصبي មានគេយកក្មេងម្នាក់មកជួបរ៉ាស៊ូលឡោះសាឡឡោះអាឡៃសាឡាំហ្វាបាលអាឡាថោប៊ីហ៊ីហើយក្មេងនេះក៏វានោមណាក់អាវរបស់គាត់ហ្វាដាអាប៊ីម៉ាអ៊ីនហ្វាអាត់សបាអហ៊ូអ៊ីយ៉ានប៊ីក៏សុំទឹកយកមកហើយស្រោចហើយឲ្យហូរតាមអាស្នាមទឹកនោមនឹងទៅចុះទៅក្រោមនេះទៅ នៅក្នុងរីវ៉ាយតនៅក្នុងគីតាមូស្លីមថាហ្វាអាត់ស្វាហូបៅឡាហូវ៉ាឡាំយ៉ាកសិលហូបើបញ្ជាក់នៅក្នុងគីតាមូស្លីមវិញមានន័យថានប៊ីចាក់បង្ហូរតាមក្រោយឲ្យបង្ហូរចុះទៅទៅវ៉ាឡាំយ៉ាកសិលហូលោកឲ្យបានលាងឲ្យហួសពីនឹងតិចតិចគ្រាន់តែចាក់ទឹកបង្ហូរទៅតែម្ដងនេះក៏ជាសិផាត់ដែលតកតូននឹងបញ្ហាការសម្អាតទឹកនោមក្មេងប្រុសដដែលណាក្មេងប្រុសដដែលអញ្ចឹងមានន័យថាអត់មានយីអីទេគ្រាន់តែចាក់ទៅបង្ហូរទៅបង្ហូរទៅតាមជាមួយគ្នាទៅហើយចាក់ទុកទៅជាការស្អាត ដោយសារអីពុទ្ធនប៊ីលោកសម្អាតត្រឹមប៉ុណ្ណឹងលោកក៏មានសម្អាតលើសនឹងតទៀតទេនៅមានហាឌីសមួយទៀតដែលនប៊ីបានមានប្រសាសន៍ទៅកាន់បណ្ដាសាហបតដែលនៅទីនោះ ក្នុងពេលដែលសាហបតម្នាក់គាត់ថាឈ្មោះអាប៊ីអាសាន់គាត់ថាម៉េចគាត់ថាគុនទូយាលីសានអិនដាននប៊ីយីសលឡាឡាមគាត់ថាខ្ញុំមានថ្ងៃមួយបានអង្គុយនៅជាមួយនប៊ីសលឡាឡាឡាមហ្វយីអាប៊ីលហាសានអាវិលហ៊ូសេន ក៏មានគេយកចៅនាវីហ្នឹងគឺហាសានហ៊ូសេនហ្នឹងក៏យកមកអ្នករីវ៉ាយិតហ្នឹងថាបើមិនហាសានទេហ៊ូសេនបើគាត់ភ្លេចឈ្មោះពីរហ្នឹងគឺចៅរបស់គាត់ទាំងពីរហ្នឹងមិនដឹងថាយកមួយណាមកថ្ងៃហ្នឹងបើមិនហាសានហ៊ូសេនដល់យកមកជួបនាវីនាវីលោកស្រឡាញ់ក្មេងណាហើយជាពិសេសចៅរបស់គាត់ហាសានហ៊ូសេនហ្នឹងតែម្ដងគាត់យកមកគាត់ពោដល់ពោទៅវានោមលើដើមទ្រូងរបស់គាត់ فأرادوا أن يغسلوه ចឹងបណ្ដាសាសបាហ្នឹងក៏ ក៏នាំអ្នកស្ទុះមកបំរុងថាមកជូតមកដុសមកលាងឲ្យរ៉ូសុសឡាំនប៊ីថារ៉ូស៊ូនប៊ីថាគ្រាន់តែស្រោចទឹកទៅរ៉ូស៊ូរ៉ូសាន់នប៊ីថាគ្រាន់តែស្រោចទឹកទៅបានហើយហើយមិនបាច់ដុសលាងអីខ្លាំងទេ فإنه يغسل بول الجارية ويرش بول الغلام នេះនប៊ីបានបន្តថាឲ្យអ្នកគ្រាន់តែស្រោចទឹកទៅបានហើយពិតប្រកបណាស់ប្រសិនបើទឹកនោមក្មេងស្រី ត្រូវតែលាងសម្អាត តែបើវាគ្រាន់តែជាទឹកនោមខ្វែងប្រុសទេគ្រាន់តែចាក់ទឹកបង្ហូរទៅបានហើយនេះគឺជាភាពខុសគ្នានៃការសម្អាត ទឹកនោមក្មេងប្រុសនិងក្មេងស្រីនៅក្នុងច្បាប់សាសនាអ៊ីស្លាមខុសគ្នាណាអញ្ចឹងមានន័យថាច្បាប់បានបង្ហាញតាមប្រសាសន៍របស់នប៊ីយើងលោកមិនបានបែងចែកឬក៏មិនបានបញ្ជាក់ថាហេតុផលអីបានជាទឹកនោមក្មេងស្រីត្រូវតែលាងសម្អាតក្នុងពេលដែលទឹកនោមក្មេងប្រុសគ្រាន់តែចាក់ទឹកបង្ហូរ ហើយក្មេងទាំងពីរនឹងមានន័យថានៅក្នុងកម្រិតដែលមិនទាន់ហូបចំណីអាហារជាចំណីចម្បានរបស់វាមានន័យថាវាស្ថិតនៅក្នុងការបំបៅដោះឬក៏ស្ថិតនៅក្នុងការទទួលអាហាររបស់វាតាមរយៈការបើដោះម្ដាយរបស់វានៅឡើយនៅក្មេងចឹងឯក្មេងដូចគ្នាចឹងកន្លែងនេះគឺសូមមេតបងប្អូនយើងយល់ឲ្យបានច្បាស់កន្លែងនេះហើយរក្សាហុគមនេះត្រូវតែអនុវត្តដូចនេះឯងបើសិនជាទឹកនោមក្មេងស្រីត្រូវតែយកចិត្តទុកដាក់ក្នុងការលៀងឲ្យច្រើន លាងមិនមែនមិនមែនចាក់ទឹកគ្រាន់តែបង្ហូរណាគឺត្រូវតែលាងដោយឡែកបើក្មេងប្រុសគ្រាន់តែស្រោចទៅបានហើយឃើញខុសគ្នាពីពីនឹងដែរអញ្ចឹងប្រសិនបើសួរមូលហេតុអីដែលខុសគ្នាគឺអូឡាម៉ាខ្លះមិនរកមូលហេតុឃើញទេមិនដឹងថាមូលមូលហេតុអីបានជានប៊ីប្រើដូច្នេះអញ្ចឹងយើងគ្រាន់តែ អនុវត្តតាមអ្វីដែលនប៊ីលោកធ្វើឲ្យមើលតាមពាក្យសម្ដីរបស់លោក ហើយជាការណែនាំហើយនឹងអនុវត្តផ្ទាល់របស់លោកតែម្ដង ចឹងយើងធ្វើតាមនឹងទៅអត់ខុសទេព្រោះហាឌីសរបស់រ៉ូសូលឡោះទង្វើរបស់រ៉ូសូលឡោះនេះគឺត្រឹមត្រូវអត់មានដលិលណាអត់មានថាមិនមែនជាដលិលត្រឹមត្រូវអត់ទេគឺជាដលិលត្រឹមត្រូវពីនប៊ីយើងមូហាម៉ាឌុនសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចឹងកន្លែងនេះហើយជាកន្លែងមួយដែលទាមទារឲ្យបងប្អូនមូស្លីមគឺយើងស្វែងយល់ព្រោះលក្ខណៈនៃការសមានេះបើមិនធ្វើដោយនប៊ីទេគឺខុសចាឡឧទាហរណ៍បើសិនជាក្មេងស្រីគាត់នោមហើយយើងម៉ែទៅជាត្រឹមតែចាក់ទឹកអត់ចាក់ទឹកតែស្អាតទេ តែបើក្មេងប្រុសគឺស្អាតណាគឺខុសគ្នាអញ្ចឹងណាអញ្ចឹងកន្លែងនេះហើយជាកន្លែងមួយដែលយើងឃើញថាតិចតួចមែនក៏ប៉ុន្តែអាតិចតួចហ្នឹងគឺមានច្បាប់បង្កប់ប្រើអាតិចតួចហ្នឹងគឺមានដែលលិលពីនប៊ីយើងមូហាម៉ាត់សុសឡាមលោកបានធ្វើឲ្យមើលអឺ